ពិតពិតសុខដែលមានប្រកបនៅក្នុងโลกនេះដែលជាសេចក្តីសុខពិតនោះមិនមានទេពីព្រោះគ្រប់អវ័យវ័យទាំងអស់ប្រសិនបើតាំងនៅក្នុងអំណាចត្រៃលក្ខធម៌គឺអនិច្ចំទុក្ខំ តាំងនៅក្នុងអំណាចបច្ច័យឲ្យឈ្មោះថាសុខដោយសភាវៈពិតនោះមិនបាននៅតែជាទុក្ខំព្រោះវាទ្រាំនៅមិនបានស្អីដែលវាប្រែប្រួលហ្នឹងវាអត់មែនជាសុខផងជាទុក្ខតាដោយសារតែយើងមិនយល់ពាក្យ សុខដែលខ្លួនប្រាថ្នានឹងវាជាទុកដែរនឹងឯងបានម្នាក់ម្នាក់ចេះតែប្រាថ្នាវាក៏ប៉ុន្តែតួសុខដែលយើង ប្រាថ្នានោះគឺជាទុកមួយបែបដែលគ្រាន់តែវាជាទី ប្រាថ្នារបស់យើងទៅប៉ុណ្ណោះទេបន្តិចពិតវាជាទុកមួយបែបដែរឧទាហរណ៍ នៅក្នុងអនត្តលក្ខណៈសោតព្រះសម្មាសម្ពុទ្ធព្រះអង្គសួរភិក្ខុទាំងឡាយថារូបទៀងឬមិនទៀងរូបហ្នឹងមិនទៀងទេអនិច្ចំផនទេហើយព្រះអង្គសួរទៀតថា អញ្ចឹងបើវាមិនទៀងអញ្ចឹងវាជាសុខឬជាទុក្ខជាទុក្ខអញ្ចឹងរូបនឹងជារបស់ដែលយើងប្រាថ្នាមួយដែរនៅក្នុងនិយមន័យសុខដែលយើងប្រាថ្នាមួយដែរសូមឲ្យបានរូបស្អាតសូមឲ្យមានសុខភាពល្អឃើញទេអឺទូរូបរាងកាយដែលស្អាតនឹងទូទុកដែរឃើញទេព្រោះវាមិនទៀង វាគ្រាន់តែថារូបស្អាតហ្នឹងវាជារូបដែលយើងប្រាថ្នាឯរូបមិនស្អាតនោះវាជារូបដែលយើងមិន ប្រាថ្នាតើទួសុកទុកនៅក្នុងរូបស្អាតហើយនឹងរូបមិនស្អាតហ្នឹងវាសភាវៈទុកវាខុសគ្នាយ៉ាងម៉េចថាអត់ខុសគ្នាទេសភាវៈទុករបស់វាហ្នឹងគឺប្រែប្រួលបែកធ្លាយដូចគ្នាហើយសុខភាពហ្នឹងក៏វាមិនរើសថារូប ល្អសុខភាពមិនល្អឬថារូបអាក្រក់សុខភាពមិនល្អដល់រូបស្អាតបានសុខភាពល្អថាអត់ទេឧទាហរណ៍ថាកូវីដ -19 ចូលទៅមនុស្សរូបស្អាតក៏វាឆ្លងចូលទៅមនុស្សរូបមិនស្អាតក៏វាឆ្លងអាចស្លាប់ដូចគ្នាអញ្ចឹងសុខភាពមិនវាស់កត្តារូបភាពសម្រស់ស្អាតមិនស្អាតទេអញ្ចឹងរូប ប៉ុណ្ណាវាប៉ុណ្ណឹងវាទុកធម្មតាតែវាហ្នឹងក៏ប៉ុន្តែនៅពេលដែលបានរូបមិនស្អាតណាមិនក៏យើងកើតទុកថាមិនរូបកើតទុកទេចិត្តកើតទុកតើរូបមិនស្អាតហ្នឹងវាជាបច្ច័យឲ្យចិត្តកើតទុកទៅឬអត់ទេថាមកពីចិត្តមិនត្រូវការវាថ្នាំងថ្នាក់វាមិនពេញចិត្តនឹងវា ទៅបង្កើតជាតោមនោះថ្នាំងថ្នាក់ទូចិត្តណាទុកមួយទៀត ជាបបារូបស្អាតមកមិនថាបានសុកឯងថាអត់ទេគ្រាន់អតែប៉ុន្តែយើងសន្មតថាអហ្នឹងសុកតែមែនទេ អត្រីអហ្នឹងជាសុខវេទនាមួយបែបដែលវាជាទីប្រាថ្នា ជាទីពេញចិត្តក៏ប៉ុន្តែវាជាទុកមួយបែបទៀតទុកផ្សេងពីតោមនោះជាវេទនាផ្សេងពីតោមនោះតែវាជាទុកដែរអាអហ្នឹងអាតួត្រេកអហ្នឹង តួលោភៈមូលចិត្តដែលវាកើតឡើងត្រេកអរថាអញបានរូបស្អាតអញនឹងមានសម្រស់អញនឹងមានអីហ្នឹងតួត្រេកអរហ្នឹងជាសុខសោមនស្សជាជាសោមនស្សកើតឡើងដោយសារវាត្រូវតាមបំណងនេះអ្នក ស្ដាប់ឈ្មោះចន្ទថាស៊ូនេះសួរថាចុះបើសូមឲ្យមាន សុខភាពល្អកុំឲ្យមានរោគតើអាចទេទេនៃនេះ ចូលក្នុងថ្នាក់សុំដែរទេសុំដូចគ្នាហ្នឹងហើយនៅតែក្នុងសុំដដែលហ្នឹងហើយគ្រាន់តែខុសពីសុំឋានសួគ៌សុំឋានសុខអីផ្សេងតែប៉ុណ្ណឹងព្រោះសេចក្តីតែសុខភាពល្អហ្នឹងគឺវានៅក្នុងតលោកធម៌ដដែលណាសុខភាពហ្នឹងទូសុខទុកហ្នឹងឯង ហ្នឹងហើយប៉ុន្តែយើងស្ដាប់មិនតាន់គេលោថាអូអញ្ចឹងបដោយក៏រោគអីក៏ការទៅថាទេមិនអញ្ចឹងទេដូចគ្នានឹងយើងរោសេនកោសខ្យល់អញ្ចឹងមិនមែនថាយើងមិនខ្វល់ទេយើងរោសេនណាដែលរលោងស្អាតកុំឲ្យវាឈឺប៉ុណ្ណឹងឯងតែមិនមែនទៅអអីសេនហ្នឹងទេគ្រាន់តែជាតម្រូវការចាំបាច់ដូចសុខភាពហ្នឹងក៏រន់តែជារបស់ចាំបាច់ បើសុខភាពមិនល្អយើង ធ្វើអីផ្សេងទៀតក៏មិនបានដូចព្រះសម្មាសម្ពុទ្ធត្រាស់ថាអារោគ្យបរមាលាភេទការមិនមានរោគឬក៏សុខភាពនឹងជាលាភដ៏ប្រសើរប៉ុន្តែមិនមែនយើងទៅឲ្យជាប់មួយសុខភាពនឹងទេគ្រាន់តែធ្វើយ៉ាងណាឲ្យមានសុខភាពល្អដើម្បីប្រព្រឹត្តការងារល្អដូចយើង រម៉ូតូរកង់អញ្ចឹងគឺថាវាមិនមែនទៅឲ្យជាប់ជាពាក់នឹងកង់ម៉ូតូហ្នឹងទេសម្រួលយ៉ាងណាឲ្យការធ្វើដំណើរហ្នឹងវាបានលឿនវាបានតាន់ពេលវេលាវាមាន ការចាំបាច់របស់វាអញ្ចឹងហ្នឹងហើយអញ្ចឹងអាត្មាចង់បញ្យល់ថាថ្ងៃហ្នឹងចង់បញ្យល់តែបន្តិចទេថាសុខដែលយើងកំពុងប្រាថ្នារាល់ថ្ងៃហ្នឹងគឺជាប្រការប្រាថ្នាទុកដែលយើងមិនដែលថាដឹងថានឹងជាទុកអាត្មាលើកអឺ ពាក្យរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គត្រាស់ជាមួយនឹងព្រះសរិបុត្រនោះដែលព្រះអង្គសួរថាមនាលសរិបុត្របើសិនបើ មានគេសួរថាហេតុអ្វីបានជាអ្នកលះបង់តកូលដល់ស្រុកស្ដំហើយមកកាន់យកភេទដែលមិនមានទ្រព្យសម្បត្តិការលោកនៅកុហកនឹងសបាយខ្លាំងណាស់ ទៅណាមកណាគេហែហមផ្សែងស្នែង500 500ចង់បានអីបាននឹងអឺពីរបស់កាមគុណណាតែទីបំផុតមិនក៏លោកម្ចាស់មកកាន់ភេទមួយដែលអត់មានទ្រព្យសម្បត្តិអត់មានកាមគុណអត់មានសេចក្តីសុបាយចឹង ពួកលោកកំណត់អាសេចក្តីសុបាយនឹងបានលោកក្រាបទូលព្រះដមេវភិថាពុទ្ធព្រះអង្គដូចចម្រើនបើសំណួរនឹងកើតមានខ្ញុំព្រះអង្គនឹងឲ្យចម្លើយថាបណ្ដាវេទនាទាំងឡាយមាន3គឺសុខវេទនាដែលយើងសบายសบายហ្នឹងឯងសុខវេទនា ហើយទុក្ខវេទនាដែល ពេលថ្នឹងថ្នាក់កើតទុក្ខទោមនស្សទុចិត្តឬក៏ឈឺថ្កាត់អីហ្នឹងហើយនឹងអទុក្ខមសុខវេទនា គឺមិនសុខមិនទុក្ខគឺធម្មតាធម្មតាអានឹងចែកជាវេទនាវាចែកអញ្ចឹងចែកសុខចែកទុក្ខចែកធម្មតាប៉ុន្តែបើសរុបវេទនាទាំង3ហ្នឹងឲ្យវាជាធាតស្អី លោកសរុបថាបណ្ដាវេទនាទាំង3ហ្នឹងសិតតែអត់ទៀងទាំងអស់ហ្នឹងសិតតែអត់ទៀងអញ្ចឹងបើរបស់ណាមិនទៀងរបស់ហ្នឹងជាទុកអត់ទៀងផងណាសបាយសបាយបាត់លើសបាយសបាយបាត់លើសបាយបាត់មាននៅណាអត់ផងអញ្ចឹងអាសបាយនេះជាទុកមួយដែរ ហើយអ្នកដែលមាននៅពិទាញៀនដែលប្រព្រឹត្តទៅជាបាតនៃវិបស្សនាឬក៏មគ្គផលហ្នឹងតលតលោកចូលទៅដល់អាកន្លែងឃើញអាសបាយហ្នឹងជាទុកដែរណាបានជាបាតនៃមគ្គផលបានបើនៅតែប្រាថ្នាសុខអញ្ចេះសុខអញ្ចឹងរស់នៅពេលមិនឃើញទេរស់សុខមែនទេមិនឃើញទេ ដែលនីធួនសុខនិងទុក្ខកើតលើបទជន គ្រប់រូបគ្រាន់តែយើងអាចដោះស្រាយទុក្ខមកជាសុខបានប៉ុណ្ណោះអឺសុខទុក្ខនេះមិនមែនកើតចំពោះតែបទជនទេគ្រប់សំបីព្រះសម្មាសម្ពុទ្ធគ្រាន់ថាទុក្ខនៅក្នុង ព្រះអរហន្តនឹងមិនមានទុក្ខផ្លូវចិត្តទេទុក្ខជា ទោមនស្សហ្នឹងមិនមានទេតែ មានទុក្ខវេទនាជាទុក្ខផ្លូវកាយឈឺថ្កាត់អីហ្នឹងមានមានគ្រប់គ្នាគ្រាន់តែតើញាប់ញ័រឬមិនញាប់ញ័រអឺមានអ្នកសួររឿងឋានសួគ៌ឋាននរកអឺវេទិកាថ្ងៃនេះសុំអត់និយាយរឿងនរកប្រែតឬក៏ទេវតានេះចង់និយាយរឿងមនុស្ស We live in the center of human not the center of God បាទ share ថ្ងៃមុន យើងរស់នៅក្នុងពិភពមនុស្សមិនមែនពិភពព្រះ ជាម្ចាស់ឬក៏អាទិទេពមាព្រំប្រែតណាទេដូច្នេះត្រូវសិក្សាពីធម៌មនុស្សហើយជាធម៌មនុស្សដែលយើង អាចយកមកពិចារណាដោះស្រាយបញ្ហាក្នុងជីវិតបាន Mm-hmm. ហ្នឹងហើយអញ្ចឹងព្រះសារីបុត្រទៅលោកព្យាករនៅសំណួរហ្នឹងបានព្រះដមេវភាកព្រះអង្គសាធុ3ដងជាកិច្ចអនុមោទនាទៅហើយព្រះអង្គថារៀងវែងបន្តិចអឺតថាគតនឹងសរុបសំណួរនឹងឲ្យខ្លីចម្លើយនឹងឲ្យខ្លីថា ថាអឺយ៉ាងកេញជាវេតយិទាំងតាំងទុក្ខស្មន្តិការសោយអារម្មណ៍ណាក៏ដោយ ការសោយអារម្មណ៍ទាំងអស់នោះសុទ្ធតែជាទុក្ខចឹងសោយអារម្មណ៍ណាក៏ដោយនឹងគឺសុខទុក្ខដែលយើងសប្បាយយើងអីអីហ្នឹងនេះមានសំណួរមួយពាក់ព័ន្ធរឿងហ្នឹងថា why is depression happen again and again when am too much happy ហ្នឹងហើយ ថាអីបានជំងឺ depression នឹងការធុញថប់ការតឹងចិត្តនឹងវាតែងតែកើតឡើងនៅពេលដែលសុបាយខ្លាំងសូម្បីតែសុបាយខ្លាំងក៏វាកោតទុកខ្លាំងដែរថាត្រូវហើយព្រោះអាតួសុបាយហ្នឹងវាហេតុនាំឲ្យកើតទុកហ្នឹងហើយតួសុបាយតួភ្លើតភ្លើន ពាក្យចាស់យើងក៏និយាយដែរថាសុបាយคล้ายជាទុកហ្នឹង ព្រោះអាសបាយរបស់ពធជនយើងគឺសបាយដោយតណ្ហាដោយតណ្ហាហើយតណ្ហា is the cause of suffering តណ្ហា attachment clinging desire yeah can be translated into many words um ដែលលោភៈនឹងជាតួតណ្ហានឹងឯងជាប់តិចទុកតិច ជាប់ច្រើនទុកច្រើនអស់ជាប់អស់ទុកអញ្ចឹងណាដូច្នេះអឺស្មានដាក់ចំណងជើងទៅរកសុកនៅទីណាហ្នឹងគឺរឿងរកអត់ឃើញទេរកតាមរបៀបហល់ថ្ងៃហ្នឹងគេរកអត់ឃើញដែរព្រោះយើងអត់យល់និយមន័យនៃពាក្យថាសុកហ្នឹងយ៉ាងម៉េចផងសុកមែនទែនដែលជាសុក ហៅថាជាអេកន្តបរមសុខសុខចំណែកតែម្យ៉ាងហ្នឹងគឺសុខអត់ប្រែប្រួលបើមានសុខណាដែលអត់ប្រែប្រួលទៅជាសុខមែនតែនបើសុខណាប្រែប្រួលសុខសន្មត់ទេអញ្ចឹងអញ្ចឹងហើយបានជាយើងធ្វើបន់ប្រាថ្នាយ៉ាងណាក៏ដោយក៏នៅតែរស់សុខនឹងអត់បានដែរប្រៀបដូចជាការ ចង់មលុបចង់បានមលុបក្រំពពកខែប្រាំងអញ្ចឹងណា វាបានមកខ្ញៀចមកខ្ញៀចចឹងទៅយើងហត់ណាយើងហត់ដើរតាមវា ជាការពិតណាបើនៅហាក្តៅមែនទេហ្នឹងវាវាក្តៅហើយ នៅពេលដែលឃើញមកលុបពពកមកវាបានតិចមែន វាបានតិចមកភ្លឹបមកភ្លឹបចឹងដែរក៏ប៉ុន្តែតែយើងច្រឡំថានោះហើយ ជាសេចក្តីសុខដែលយើងត្រូវតែ ប្រាថ្នាត្រូវតែតោងវា ត្រូវតែចង់បានវាមកជារបស់ខ្លួន មួយជីវិតយើងនឹងយើងយើងទៅរួមមកលុបឲ្យទៀងទាត់ប្រកបវិជានឹងអត់បានពីព្រោះពពក វាដែតរសាត់ទៅតាមខ្យល់បក់រហូតឧបមាមើលមើលសេចក្តីសុខដែលយើងប្រាថ្នាដូចគ្នាសុទ្ធដូចគ្នានឹងមនុស្សដែលត្រូវការមលុបពពកអាពពកហោះមិនអាពពក ភ្លៀងយូរយូរចឹងនិយាយពីពពកហោះពពកហ្នឹងហើយ I know this is depression happened, but I cannot do. No one can do it. Even me, even Buddha, even Aryan or Arahata. Because all Dhamma, all the characteristic of Dhamma always happen because of their condition. There are many kinds of condition that happen together and cause another thing to happen យើងដឹងថាវាជា depression តែយើងមិនអាចបំបត្តិវាបាន ត្រូវពីព្រោះ depression នោះវាកើតឡើង ព្រោះមានហេតុរបស់វាមានហេតុគ្រប់គ្រាន់ទៅវាកើតឡើងមិនមានហេតុគ្រប់គ្រាន់ក៏វាមិនកើតឡើងដែរវាមានអារម្មណ៍វាមានសម្បយុទ្ធធម៌ វាមាន បច្ច័យអតីតរបស់វាគឺគ្រប់មកកផ្លេមកកើតឡើងហ្មង depression anxiety stress and something ហ្នឹងវាវាមិនមែនចៃដន្យទេវាមិនមែនចៃដន្យកើតយើងអត់ប្រាថ្នាផងក៏វាកើតថតទេ វា គ្រប់បច្ច័យរបស់វាវាគ្រប់គ្រប់មកកផ្លេវាបានកើតឡើងចឹងហើយការសិក្សារលឹកដឹងរូបធម៌នាមធម៌នៅក្នុងជីវិតបច្ចុប្បន្នហ្នឹងគឺជា the key the best key ចឹងបានថ្ងៃមិញនេះមកជួបបរិស័ទតែគាត់ស្ដាប់បានប្រហែលជា6 7ខែអីប៉ុណ្ណឹងគាត់ស្ដាប់ទៅគាត់ថាគាត់ឆេងច្រើនមែនតើពីមុននិយាយពីថាចិត្តនឹងថាក្តៅឆេះហ្មងឆេះបើប្រៀបនឹងភ្លើងខាងក្រៅឆាបឆេះរៀលដាល់ខ្ទេចខ្ទីអស់ ប៉ុន្តែលោកគាត់រកឃីឃើញគាត់រកឃីឃើញ តាមដានចិត្តតាមអាត្មាប្រាប់ហ្នឹងនៅពេលដែលវាខំខ្លាំងវាក្រោតខ្លាំងមួម៉ៅខ្លាំងគាត់ពិនិត្យពិនិត្យមើលចិត្តគាត់ចិត្តអីហ្នឹងអូចិត្តក្រោតចិត្តអីគាត់ថាឡៃតែគិតចិត្តភ្លេចខឹងទៅរអូអានេះស្រួលអញ្ចឹងវាអត់បាច់ប្រឹងទេឃើញទេអាហ្នឹងក៏វាមានហេតុរបស់វាចឹងដែរដូច្នេះមេរៀនរបស់ ព្រះសម្មាសម្ពុទ្ធនៅក្នុងសតិប្បដ្ឋានសូត្រហ្នឹងណា normal shortcut simple but powerful ធម្មតាអត់មានអីពិសេសក៏ប៉ុន្តែមានប្រសិទ្ធភាពដែលមនុស្សទាំងឡាយចូលចិត្តរំលងវា រំលងថានឹងបដិបត្តិអញ្ចឹងដូចងាយបើទៅអង្គុយបាន4 10 20ម៉ោងអាហ្នឹង បានឈ្មៅថាបដិបត្តិឃើញទេជាប់ form ទៀតដែរ ចោលហ្វមទល់ប្រកែអង្គុយទល់ថាស្អីស្អីចឹងមិនថាខុសអីទេក៏សរសើរអនុមោទនាដែរប៉ុន្តែប៉ុន្តែយើងយើងយើងជាប់នឹងរូបភាពជាប់នឹងពិធីជាប់នឹងរបៀបធោះទាំងឡាយវាកើតអត់មានរបៀបទេដូច depression នឹងចឹង យើងទៅរៀបរបៀបឲ្យវាកើតអត់ម៉េចបើវាត្រូវកើតអញ្ចឹងត្រូវដឹងថាបើអកុសលធម៌ ភាពលំបាកចិត្តភាពព្រួយបារម្ភកិលេសវាកើតគ្មានព្រៀងទុកទួលសតិទួលសម្បជញ្ញៈនេះក៏ដូចគ្នាឲ្យតែវាគ្រប់បច្ច័យរបស់វាវាកើតដែរគ្រប់បច្ច័យរបស់វាវាកើតដែរនឹងចឹងប៉ុន្តែយើងហងៃជាប់នឹងរបៀបជាប់នឹងវិធីជាប់នឹងធ្វើចេះជាប់នឹងធ្វើចោះ ក៏ប៉ុន្តែអ្វីដែលខ្វះនោះខ្វះបង្កើនការយល់ develop right understanding យើងខ្វះអាហ្នឹងថាម្ដាយកណាជឿណាស់រឿងស្រោចទឹកទៅធ្វើដោយម្ដេចទៅគាត់យល់នឹងអាហ្នឹងក៏មកពីហេតុដែរតែហេតុมันគ្រប់គាត់មិនយល់ទេហើយបើគាត់មិនយល់ហើយទៅយកតម្រៃអូសទៀតក៏ បានដែរសំខាន់គឺការយល់ដឹងហ្នឹងហ្មងអញ្ចឹងបានចង់ក្រោយបំផុតនៃព្រមចរិយធម៌ហ្នឹងគឺពុទ្ធៈ enlightenment ពុទ្ធៈគឺការត្រាស់ដឹងទទួលត្រាស់ដឹងគឺតួបញ្ញាវា awaken វាភ្ញាក់ភ្ញាក់ពីកិលេសភ្ញាក់ពីទំនេរគឺអវិជ្ជាហ្នឹងហ្មងភ្ញាក់ព្រឺតហ្មងយើង រាល់ថ្ងៃយើងត្រូវដឹងថាអឺគ្រប់សេចក្តីលំបាកទាំងអស់យើងអត់បានបង្កើតឡើងទេសំបីសេចក្តីសុបាយដ៏ច្រើនក៏យើងអត់បង្កើតដែរប៉ុន្តែបើត្រូវសើចសើចខឹសហ្មងឧទាហរណ៍ថាយើងអត់ចង់សើចទេស្រាប់ទៅពីណាមកនិយាយក៏ផ្លែងយកផ្លែងឡើងថាទប់សើចទប់មិនបានឃើញទេ យើងជឿថាខ្ញុំចង់សុបាយខ្ញុំចង់រីករាយខ្ញុំចង់សុបាយថាអត់ទេមានពេលខ្លះអត់ចង់សុបាយប៉ិនគេធ្វើឲ្យសោចទប់សណើចមិនបានឃើញទេមានពេលខ្លាំងគេហាមផងថាកុំសោចកុំសោចចង់បញ្ញាក់ពីណាមួយអីចឹងថាកុំសោចថាពោះនោះវាមកខឹកខឹកខឹកខឹកខឹកអានក៏សាយឃើញសំបីតសោចយើងមកជាបញ្ជាអត់បានទេតែមានបច្ច័យវាគ្រប់គ្រាន់វាកើតឡើងហើយហ្នឹងហើយ តែបច្ច័យគ្រប់គ្រាន់វាកើតឡើងហើយ អត់បាច់ពជាវាទេដូច្នេះយើងត្រូវរស់ source របស់វារូបភពរបស់វាហ្នឹងហើយនេះដូចថ្មផ្សាយទៅអញ្ចឹងបើរកប្រភពរបស់វាដើមមិនបានទេអា source ដើមរបស់វាមិនបាន ទេធ្វើមិនត្រូវទេអត់ចេញទេបើចង់មិនក៏ដោយចុចមិនបែកមិនដៃទៅក៏វាអត់ចេញដែរដល់រាវត្រូវរាវត្រូវអូមិនចេះប្រហែលក្បួនដែរថា មុននឹងផ្សាយទៅនឹងឲ្យវាចេញរូបសិនអញ្ចឹងទៅដឹងកន្លែងចុចអឺហើយឲ្យវាចេញសលេងពីកុំព្យូទ័រសូបារ៉ាមិញហ្នឹងក៏ដឹងកន្លែងចុចដឹងបន្តិចគេថាកលឹះដឹងបន្តិចបន្តិចតែអត់ដឹងរាវវាវែងហ្មងអញ្ចឹងមិនអត់ដឹងនឹងសំខាន់ថាដឹងនឹងសំខាន់ណាហើយ ផ្សាយមួយផ្លេតដបងហ្នឹងដល់អត់អត់បានបើក volume តន្តិចហ្នឹងអត់ចេញខំនិយាយទៅនិយាយអត់ចេញដល់បើកតន្តិចចេញហើយចឹងកលឹះតន្តិចបន្តិចបន្តិចបន្តិចចឹងហើយបានជាអាត្មាចេះតែចង់ដឹកនាំចិត្តគំនិតអ្នកស្ដាប់ទាំងអស់ថា life is not much difficult as what we think ជីវិតនេះវាមិនមែនថាវាវាស្មុគស្មាញលំបាកណាស់ដូចយើងគិតទេប៉ុន្តែដោយច្រើននោះគឺយើងបន្ថែមសេចក្តីទុកឲ្យខ្លួនឯងដោយសារគិតអត់ត្រូវនឹងមកឧទាហរណ៍ដូចអឺ យើងប្រាថ្នាសេចក្តីសុខបើយើងអត់ដឹងសុខយើងទៅយករូបភាពសុខអីផ្សេងទៅយករូបភាពបាននេះបាននោះបាននេះបាននោះថាសុខទៅអត់ទេតួសុខវិបាកទោះបីបានអីក៏វានៅប៉ុណ្ណឹងឃើញរូបល្អឬសំឡេងពីរោះធំក្លិនល្អអឺដឹងរសជាតិល្អដឹងផតថាពៈល្អ ឃើញវាមកតាមផ្លូវហ្នឹងឥឡូវយើងបានរបស់អីថ្មីសួរថាស្អីថ្មីក្រៅពីហ្នឹងឧទាហរណ៍ថាទូរស័ព្ទថ្មី យើងថាបានទូរស័ព្ទថ្មីអាហ្នឹងគ្រឿងបញ្ឆោតហ្នឹងធាតពិតប៉ុនហ្នឹងវាឲ្យវាឲ្យបានអីទី1ឃើញរូបជាទីពេញចិត្តឃើញទេនោះអាតួវិបាកហ្នឹងវាបង្កើតបានហើយតាអាហ្នឹងឃើញទេចុចសលេងទៅលឺច្បាស់ល្អសំលេងរោទៅក៏ព្រោះ តួចិត្តលើនឹងជាសោតវិញ្ញាណទៅជាផលរបស់បុណ្យដែរកាន់ទៅវាសនុកដៃអីចឹងទៅគឺកាយវិញ្ញាណជាសុខវេទនាឲ្យប៉ុណ្ណឹងអដូររបស់ទៅបានមកនឹងយើងបដូរណាបដូររបស់អានឹងយើងថាទេអាមួយទូរស័ព្ទអាមួយមកជាប្រដាប់បញ្ជា កាន់ទៅវាសុបល្អរូបវាស្អាតឃើញទេឃើញទេចក្ខុវិញ្ញាណឃើញរូបល្អដដែលបនវាឲ្យតែប៉ុណ្្នឹងតាវាឲ្យហើយប៉ុន្តែយើងអត់ចេះទទួលស្គាល់វាវាឲ្យយើងឃើញរូបហ្នឹងស្អាតទីពេញចិត្តចិត្តទៅលើក្រឹកក្រឹកអឺប៉ុណ្ណោះវាមិនលឺខ្លាំងពេកល្មមអញពេញចិត្តណាសោតវិញ្ញាណដែលជាផលរបស់បនហ្នឹងគេពងឲ្យហឹមហើយដល់ពេលកាន់ទៅវាស្រួលដៃ គេកាយវិញ្ញាណតណ្ហាចក្ខុវិញ្ញាណដែលឃើញទូរស័ព្ទយទីពេញចិត្តក៏អានឹងអានេះដូរខណៈរឿងមនុស្សសន្មតបន្តិចពិតវាឲ្យតែប៉ុណ្្នឹងឲ្យរាល់ថ្ងៃហ្នឹងឲ្យរាល់ថ្ងៃប៉ុន្តែដល់ពេលយើងប្រាថ្នាថាសុខ យើងមិនមែនយល់ថាតួចក្ខុវិញ្ញាណដែលឃើញរូបល្អហ្នឹងជាតួវិបាករបស់បុណ្យដែលវាត្រូវឲ្យហ្នឹងយកឃើញលំអអាហ្នឹងទេយើងក៏ឃើញលំអអានេះជារបស់ខាងក្រៅជាអារម្មណ៍ជា object ទៅវិញឃើញទេអាហ្នឹងហើយដែលយើងប្រាថ្នាយ៉ាងម៉េចក៏វាមិនអាចទទួលស្គាល់ថាវាសុខលមមចិត្តយើងយ៉ាងណាក៏នៅតែខ្វះដោយសារអីដោយសារយើងអត់ស្គាល់អាហ្នឹងអាហ្នឹងអាហ្នឹងអាហ្នឹង ពីព្រោះអារបស់ខាងក្រៅនេះគេបង្កើតរហូតតិចទៀតមានរបស់ថ្មីទៀតតិចទៀតមានរបស់ថ្មីទៀតតិចទៀតមានរបស់ថ្មីទៀតថ្មីដោយគេសន្មតប៉ុន្តែមេគាព្រះសម្មាសម្ពុទ្ធរបស់ទាំងអង្គតេលែងបានព្រោះនឹងសនុយព្រះអង្គកំណត់បានថាទិដ្ឋេទិដ្ឋមតੰព្រវិសតិ ពេលដែលធាតឃើញនេះវាកើតឡើងវាមាន ត្រឹមតែ ជាការឃើញមួយដែលកើតឡើងព្រោះបច្ច័យរបស់វាមានភ្នែកមានរូបមានពន្លឺមានមនសិការៈក្នុងការមើលក៏វាធាតឃើញហ្នឹងកើតឡើង មានតែធាតឃើញប៉ុណ្ណឹងនរណាអ្នកឃើញក៏គ្មានដែរគឺធាតឃើញមួយវាកើតឡើងតែប៉ុណ្ណឹងឃើញទេតែប៉ុណ្ណឹងតាអឺផ្លូវតិចចឹងដែរខណៈ ការលឺសលេងកើតឡើងលឺសំឡេងកើតឡើងតួលឺនឹងកើតឡើង សោតវិញ្ញាណនឹងកើតឡើងកំណត់ដឹងបានតែពីររឿងឯងលឺសំឡេងអាក្រក់អកុសលវិបាកណាដឹងបានទោះសំឡេងសំឡេងម៉ាស៊ីនសំឡេង ស្រែកសំឡេងបច្ចោសំឡេងបច្ចោះសំឡេងឌឺសំឡេង ដងសំឡេង ចាក់ចុចសំឡេងអឺនិយាយអាក្រក់ច្រាស់បោះកដានទ្រូងអីយ៉ាងម៉េចក៏ដោយតួសំឡេងរាប់អស់ហើយ រំអស់ទេអានឹងតែរាប់អានេះតែមួយស្រួលពុទ្ធសរុបអីស្រួលណាតែមួយបើយើងរំលងអានឹងដល់រំលងអានឹងយើងទៅវិនិច្ឆ័យសម្លេងអីខ្លះអាណាថាអីអាណាថាអីអាណាថាអីខ្វល់អូញាពីខ្វល់ឃើញទេហើយដល់ព្រះអង្គសរុបមកអាទូអបជិកខាងក្រៅហ្នឹងវាមិនចេះអស់ហើយសម្លេងដឹងប្រមាណមុខឯហ្នឹងប៉ុន្តែព្រះអង្គមកកំណត់អាទូលឺនេះទូលឺនេះ ថាខណៈឮកើតឡើងទោះបីសំឡេងល្អឬសំឡេងអាក្រក់ប្រកបមកតួឮនឹងកើតឡើងសុតមត្តតាំងវាមានត្រឹមតែការឮពីព្រោះអី function របស់វាសម្រាប់ឮឲ្យវាទៅធ្វើការងារអីផ្សេងមិនបានទេឲ្យតិចនឹងទៅធ្វើ function ផ្សេងទៅធ្វើតួនាទីផ្សេងវាធ្វើមិនបានទេវាធ្វើតែតួលឺតែប៉ុណ្ណឹងដូចអាធុងបាសយើងចាក់អញ្ចឹង វាមានដឹងអីវាទេអាអូប្រឡងធឹមធឹមធឹមធឹមធឹមធឹមបាសខ្លាំងទៅបឹមបឹមបឹមបឹមណាជេទៅក៏បចោធឹមបឹមវាមានទាំងដឹងអីវាខ្លួនវាមានដឹងប្រុសស្អីវា ការងារវាតែប៉ុណ្ណឹងអាមិនបានលឺអញ្ចឹងគឺទេគេបញ្ចូលអញ្ចឹងឲ្យវាលឺអាមិនវាលឺតែអញ្ចឹងនេះទូនាទីរបស់តិចវាលឺយ៉ាងអាក្រក់ក៏វាលឺអាល្អក៏វាលឺអាប្រុសក៏វាលឺអាមិនប្រុសក៏វាលឺហ្នឹងហើយ ហើយមាគេមែនទេដែលពុទ្ធរកឃើញនឹងខ្លីក៏ប៉ិតថាលឺអីក៏ដោយ លឺអីក៏ដោយអញ្ចឹងបានអ្នកដែលចេះតែអង្គុយម្នាក់ឯងលឺសំឡេងនេះសំឡេងនោះហៅអាចមានបញ្ហាផ្លូវចិត្តហ្នឹងគាត់អនុវត្ត តាមវ័យដែលអាត្មានិយាយហ្នឹងគាត់គិតរួយរួយពិចារណារួយរួយយូរទៅគាត់ better ជាងកាលគាត់ចេះតែលឺនេះគាត់ចេះតែលឺនោះមិនមែនតែរឿងលឺគេជេរលឺគេស្អីទេគាត់ថាឲ្យលឺចុះកុំទៅធ្វើកុំឲ្យលឺណាគាត់ខ្លាចពេលដែលគាត់ ពេលពេលដែលគាត់ចិត្តតែលឺសលេងនេះលឺសលេងនោះរហូតដល់ខ្លះចង់ស្លាប់ខ្លួនទៅគាត់ចិត្តតែភ័យគាត់ចិត្តតែខ្លាចគាត់ចិត្តតែលឺសលេងនេះសលេងនោះអង្គុយតែឯងដេកតែឯងអត់បានទេទៅជួបអ្នកចិត្តសាស្ត្រទៅជួបស្អីគេឲ្យទៅធ្វើនេះគេឲ្យទៅធ្វើនោះសរឿងខាងក្រៅដូចគ្នាឃើញទេអត់ជាទេអត់ជួយទេមិនអាចជួយបានដល់មកជួបអាត្មាថាលឺចោះកុំហាមវាលឺចោះ ចង់ឲ្យមកប្រមាណមកចោះប៉ុន្តែមិនមែន focus លើសលេងទេ focus លើតួនេះអាតួលឺនេះ focus លើអាតួលឺនេះថាស្អីកំពុងប្រកាសឥឡូវហ្នឹងអូធាតលឺវាកើតឡើងតាឃើញណាលឺចោះឲ្យវាលឺចោះឲ្យវាលឺអស់ចិត្តចោះក៏ប៉ុន្តែវាអត់មានអីក្រៅពីធាតលឺឡើយណាមានតែសោតវិញ្ញាណក៏កើតឡើងហើយអលុតអាលឺមុនហ្នឹងអលុតអាលឺក្រោយមកទៀតអាលឺមុនអលុតលឺក្រោយមកទៀតមានតែលឺតាមតិចមានតែលឺអត់មានអណាចេទេ អត់មានណាថាអីទេអត់មានសលេងខ្មោចអត់មានសលេងបរិសាចស្អីទេព្រោះវាមានតែធាតលឺមួយប៉ុណ្ណោះមានតែសតវិញ្ញាណដល់គាត់ focus អានឹងយូរយូរយូរសមាធិនឹងវាកើតឡើងនោះហ្នឹងហ្នឹងយូរយូរយូរយូរតាមដានចិត្តតន់នៅឡើងអីពុទ្ធប្រាប់ very short cut simple but powerful ហ្នឹងឯង នឹងហើយជាកិច្ចប្រតិបត្តិប្រចាំថ្ងៃបន្តិចបន្តិចបន្តិចបន្តិចពីព្រោះរឿងដែលយើងឲ្យយើងក្តៅវាមកតាមណាតើតាមភ្នែកតាមត្រចៀកហ្នឹងតែយើងឃុំគ្រងអាហ្នឹងបានមានបញ្ហាអីទៀតគេមានបញ្ហាអីទៀតព្រោះពិភពលោកនេះ បញ្ហាវាទៅតែចឹងរឿងវានៅតែចឹងយើងអត់កើតក៏វាតែប៉ុណ្ណឹងយើងងាប់ទៅវិញក៏វានៅតែប៉ុណ្ណឹងរឿងមនុស្សអេកអូចចេកចោចអួតអាង បៀតបៀនចំណែនឈ្នាននេះគ្នាយើងទៅកែមិនពិភពលោកនេះវាអញ្ចឹងបើមនុស្សអត់មានធัวនឹងទេវាអត់មានកើតមករោងទុកអញ្ចឹងទេដោយសារតែមានធัวច្បុកច្បល់ចិត្តពេញនឹងឯងបើវាចេះតែកើតមកអញ្ញាអញ្ញៃពេញនឹងថាលោកនឹងវាអញ្ចឹងហើយយើងនឹងក៏វាអញ្ញៃអញ្ញៃមួយគេដែរមកកើតមកដែរនោះអញ្ចឹងតែយើងចង់ញញញ៉ៃមួយគេឬក៏យើងចង់ដោះខ្លួនចេញថាសត្វលោកវាញញញ៉ៃចឹងហើយបើវាកើតមកអញ្ចឹងហ្នឹងវាមានតួ កិលេសស្មុកស្មាញសេងសាមរញ៉េរញ៉ៃរញ៉ាំរញ៉ូចឹងឯងមកវាទៅកើតមករងទុក្ខវេទនាចាស់ជរាភិធិមរណៈហ្នឹងវាជាតន្តកម្មជីវិតហ្នឹងហើយយើងចាអេមនុស្សអាក្រក់មិនគេចេះថេគាត់រងតន្តកម្មជីវិតរបស់គាត់ដូចតែគ្នាហ្នឹងគ្មានស្អីអស្ចារ្យទេមនុស្សអាក្រក់ហ្នឹងក៏រងតន្តកម្មដូចតែគ្នាដូចជារាដូចជាធិមរណៈដូចគ្នាហ្នឹងគ្មាននរណាម្នាក់ថាធ្វើអាក្រក់បានសុខអង្គអាមើលវាមិនឃើញមើលមិនឃើញទេ អាសុកដូចគាត់បានសបាយចាយវាទ្របហ្នឹងគាត់គាត់ច្រឡំហ្នឹងនរណាសួរថាលោកគ្រូកណាឮថាធัวធัวជាអ្វីធัวធัวគាត់ថាយើងចំណងជើងមួយ ថាដាក់ទៅលើមេរៀនមួយយ៉ាងដែលយើងត្រូវរៀនមេរៀនជីវិតរបស់យើងហ្នឹងឯងតែយើងហៅឲ្យគោរពនោះហៅថាធัวទៅមិសិទ្ធឬក៏វិធីសាស្ត្រក្នុងការដឹកនាំជីវិតយ៉ាងម៉េចឲ្យវាប្រសើរឡើងអាហ្នឹងហៅថាធัวឯង នឹងអញ្ចឹងឃើញទេអញ្ចឹងដល់ពេលដែលយើងយល់កន្លែងហ្នឹងច្បាស់សួរថាយើងនៅត្រូវអុជធូបសុំសុកទៀតទេថាអត់ទេមិនមែនជាការប្រឆាំងមិនមែនជាការស្អប់តែវារកប្រយោជន៍នៃការធ្វើនឹងទៀតឡើងឃើញព្រោះយល់ច្បាស់ថាសុកនឹងស្អីគេ ថាសុកនឹងវាជាទុកដែរនឹងសុកដែលមនុស្សរស់នឹងទុកដែរនឹង ប៉ុន្តែតើយល់ច្បាស់អាតំណងណាបើសិនបើយើងចែកវាមិនច្បាស់ទេហាមមិនក៏មិនមិនជាប់ដែរហើយការចាញ់បោកគេនឹងវានៅតែមានអញ្ចឹងពួកយើងនៅចង់ជាប់អាសុកហ្នឹងឬគេថាធ្វើចេះទៅបានសុកអូធ្វើចេះទៅបានសុកអូធ្វើចុះទៅបានសុកទៅរអាសុកហ្នឹងឯង អស់រាប់ពាន់រាប់ម៉ឺនដុល្លារក៏យើងធ្វើដែរប៉ុន្តែផុតកាត់ទុកដែរដែរមានមើលឃ្លីបមួយទេដែលញោមម្នាក់គាត់មកជួបអាត្មានឹងប្តីស្លាប់គេយសពឃើញចេះចុះទៅសួរអាចារ្យគេឲ្យធ្វើបុណ្យឆាកមហាបាំងស្គលអស់ជាង10000ដុល្លារហើយគាត់ថាធ្វើឲ្យគេថាវារួចគ្រោះរួចចង្រៃវា អីចឹងប៉ុន្តែធ្វើទៅនៅតែពិបាកនៅតែជីវិតនឹងវាតឹងគាត់និយាយផងយំផងអីណាពីព្រោះអាតួតឹងពីព្រោះអាតួពិបាកនឹងវាឆ្នៃដោយកិលេសរបស់យើងនឹងមានរបស់អាចារ្យណាធ្វើឲ្យក្រិតតកើតទុកឡើងព្រោះយើងធ្វើប្រាថ្នារឿងប្រាថ្នាទុកកាន់តែច្រើនព្រោះពេលយើងអស់ហ្នឹងយើងអស់មែនអស់លុយអស់កាក់ហើយយើងប្រាថ្នាថាសុំឲ្យជីវិតហ្នឹងសុខចេញចេញចេញតាមកំងរបស់យើង ដោយយើងមិនយល់ធัวទាំងឡាយជាអនត្តាដល់អត់យល់ធัวទាំងឡាយជាអនត្តា យើងប្រាថ្នាយើងចង់ទៅធ្វើការជំនួសធัวអនត្តាហ្នឹងពុទ្ធប្រាប់ឲ្យធัวធัวទាំងឡាយវាកើតពីបច្ច័យអីចេះតែចង់ទៅធ្វើជំនួសវាធ្វើជំនួសវាមិនកើតធ្វើជំនួសវាមិនកើតទេបានតែការតាំងចិត្តនឹងឯងអាតឹងចិត្តនឹងឯងធម្មតាធម្មតាអញ្ចឹងបានអាត្មា មានពេលតនេចេះតែបញ្យល់ថា យើង នឹកទៅដល់រឿងប្រតិបត្តិហ្នឹងសូមឲ្យបើកចិត្តទៅលេរៀនតិចទៅថាសុទ្ធតែប្រតិបត្តិធ្វើអីបដិបត្តិធម៌នឹងបដិបត្តិធ្វើអីចង់បានអីណាខំអង្គុយសមាធិនឹងចង់បានអី ព្រោះរឿងឲ្យតែរឿងចង់បានវាគ្មានបានអីទេវាបានតែទៅចិត្តហ្នឹងវាបានតែខូចចិត្តហ្នឹងឯងវាមាន បានស្អីពីលោកនេះនោះទីមួយយល់ថាសត្វលោកអត់មានបានអីទេសំបីតែទ្រពសម្បត្តិរហងៃហ្នឹងគ្រាន់តែរឿងបដោះសន់ប៉ុណ្ណោះទេគ្រាន់តែតម្រូវការប្រើប្រាស់មួយរយៈប៉ុណ្ណឹងឯងឲ្យបានហ្មងនោះវាអត់មានបានអីទេមិនបានហ្នឹងសំបីតែរឿង របស់ខាងក្រៅតែអញ្ចឹងចាស់អារបស់លេបចូលមាត់នោះក៏វាមិនបានអីដែរតន្តិជុះចោលវិញអស់ហើយគ្រាន់ជាតម្រូវការបដោះអាសន្នបដោះអាសន្នតែប៉ុណ្្នឹងឯងវាមានអីទេគ្មានបានអីទេចុងក្រោយក៏រាងកាយហ្នឹងក៏វាអត់មានបានអីដែរមិនសួរចង់បានអីហ៎ LA សួរថា is depression comes from our ancestors family parent society or ourselves depression is not coming from our ancestors, family, parents, society, or ourselves, but it's happened because of its condition. It happened because of defilement, not ourselves as well. ថាយើងវាមិនមែនកើតមកពីខ្លួនយើងទេក៏មិនមែនកើតមកពីម៉ែឪដែរ ក៏មិនមែនកើតមកពីខ្លួនយើងដែរពីព្រោះអីបាននិយាយថាអញ្ចឹងយើងមិនចង់ឲ្យវាកើតឯណាតែវាកើតពីកិលេសវាកើតពីអយោនិសោមនសិការៈកើតមកពីការធ្វេសប្រហែសតួធ្វេសប្រហែសនឹងជា អបមាទធរជាតួមោហៈជាធរកើតពីបច្ច័យដែរឃើញទេរួចខ្លួនអស់ តែយើងនិយាយទូទៅថាអើយបាក់ចិត្តមានណាធ្វើឲ្យបាក់ទេយើងខ្លួនឯងអ្នកធ្វើឲ្យបាក់អាហ្នឹងនិយាយដោយសន្មត់ទេតែនិយាយដល់រឹសគល់ធัวខ្លួនយើងក៏គ្មានធ្វើវាដែរអាប្របាក់ចិត្តហ្នឹង depression ហ្នឹងណាចង់ធ្វើឲ្យខ្លួនឯងបាក់មួយលើលើកដៃមើលណាចង់ធ្វើឲ្យខ្លួនឯងកើត depression ណាណា ចង់ធ្វើឲ្យខ្លួនឯងខ្លាចជាមនុស្សខឹងណាណា ចង់ធ្វើខ្លួនឯងឲ្យទី មនុស្សតូចចិត្តអញ្ចឹងថាការតូចចិត្ត ការតឹងចិត្តការធុញថប់កើតពីអ្នកក្រៅក៏មិនមែនកើតពីខ្លួនឯងក៏មិនមែនដែរមិនមែនទេនរណាក៏គ្មានសមត្ថភាពធ្វើវាឲ្យកើតឡើងដែរក៏ប៉ុន្តែធัวទាំងឡាយកើតពីបច្ច័យរបស់វាអាតនឹងបើអ្នកទាំងឡាយយល់ពីរសណាហើយស្រាលខ្លួនហ្មងស្រាលបងស្រាល ពួកយើងលែងបន្ទោសខ្លួនឯងទៀតអ្នកអាកើតថាកើតមកពីព្រោះថាខ្លួនអញហ្នឹងអាហ្នឹងយើងបន្ថែមទុកមួយទៀតយើងបន្ទោសខ្លួនឯងមកពីអញចេះមកពីអញចុះអញណាបើអញនឹងអ្នកបកើតវាអានឹងចាំបន្ទោសវាចុះអញមិនចង់ផងនឹងបន្ទោសមិនកើតអញនោះណាមនុស្សដែលលើកសំណួរ depression ឡើងហ្នឹងមិនមែនខ្លួនគាត់ចង់ឲ្យកើត depression ណាអត់ទេគាត់ចង់ទៅរកពិធីអីដើម្បីរងាប់ depression ដើម្បីរងាប់ anxiety ដើម្បីរងាប់ចិត្តធុញថប់នឹងទាំងអស់គ្នានឹងមានចង់បានណានឹងអត់ទេអញ្ចឹង អ្នកដតីក៏មិនមែនជាអ្នក បង្កើតអឺខ្លួនឯងក៏មិនមែនជាអ្នកបង្កើតដែរតែវាកើតព្រោះបច្ច័យរបស់វាហើយតួ depression anxiety stress get mad angry anger ឯនឹងអស់ហ្នឹងគឺតួកិលេស ដែលវាកើតឡើង ពីព្រោះបច្ច័យរបស់វាឧទាហរណ៍ដូច depression អញ្ចឹងនៅពេល depression កើតឡើង ភាព តឹងចិត្តកើតឡើងតូចចិត្តបាក់ទឹកចិត្តអីកើតឡើងតែចិត្តកំពុងគិតដល់អីថាចិត្តហ្នឹងវាកំពុងគិតដល់រឿង ដែលវាមិនសប្បាយចិត្តវាកំពុងតែគិតទៅដល់អារម្មណ៍មិនជាទីប្រាថ្នាឃើញទេអញ្ចឹងតោសៈហ្នឹង យើងចេះតែចែកមនុស្សមានជំងឺភ័យងឺ ភ្ញាក់ភ្ញាក់ជំងឺស្អីឆាប់ខឹងឆាប់អីវាជំងឺចេះចេះតែចែកទៅប៉ិនពពុទ្ធរកឃើញយ៉ាងច្បាស់ថាទោសៈមូលចិត្តពីរដួងហើយទោសៈមូលចិត្តពីរដួងវាកើតឡើងដោយសារអីអាធម្មជាតិរបស់វាគឺទោសច្ឆេយតាមនុស្សហ្នឹង ចូលចិត្តប្រកាន់ច្រើនតាំងពីយូរមកផងស្អីបន្តិចប្រកាន់ស្អីបន្តិចប្រកាន់ចឹងវាប្រមូលប្រមូលប្រមូលប្រមូលប្រមូលប្រមូលប្រមូលរឿងអីបន្តិចតិចក៏មិនចេះលើកលែងណាមិនសូវចេះឲ្យអភ័យគេទេមិនសូវចេះ លើកលែងអារឿងតិចក៏ប្រកាន់អានេះចេះអានោះចុះប្រមូលប្រមូលមកវាវាថ្នឹកទៅថ្នឹកទៅអារឿងទៅទៅទៅទៅទៅទៅទៅទៅទៅទៅនឹងដល់ទៅច្រើនទៅដល់ជួបតែរឿងតែបន្តិចខឹងជួបរឿងបន្តិចតូចចិត្តជួបរឿងអីបន្តិចគឺនេះវាវាប៉ះអនិច្ចារមណសមាយោគោមិនស្ងៀមស្ងៀមឯមនុស្សប្រកែខឹងនឹងក៏ដោយបើគាត់ជួបរឿងសុបាយក៏អត់ខឹងដែរប៉ុន្តែដល់អាធិធខឹងវានៅច្រើនក្នុងចិត្តណាវាវាមិនដែលរៀនឲ្យអភ័យមិនដែលរៀន តាមដានចិត្តនឹងផងដូច្នេះវាវាកពូនរឿងនឹងច្រើនដល់កពូរឿងនឹងច្រើនមកជួបតែរឿងអីខុសបំណងនេះធ្វើខុសចេញចេញចេញចេញតាំងគាត់ទៅស្ទះចរាចរណ៍នោះខឹងណាស់វាមកជួបមកជួបអាអារម្មណ៍ដែលមិនជាទីប្រាថ្នាហ្នឹងឃើញអាហ្នឹងជាបច្ច័យរបស់វា ធម្មតាធម្មតាពងសោយសោយសោយអាណាបើកឡានវាវពីមុខញះទៅណារងាប់ឯងឃើញភ្លាមថាពីមុនហ្នឹងចិត្តនឹងកើតអត់ថតទេអាចិត្តខឹងគេហ្នឹងអត់មានកើតណា មិនមែនកើតទេដល់ដល់មកប៉ះរឿងដែលមិនជាទីពេញចិត្តភឹបវាឆក់មកដូចដូចដែកវានៅក្តៅប៉ះសាំងភឹបចេញមកហ្មងហ្នឹងហើយអញ្ចឹងស្អីក៏វាកើតឡើងព្រោះបច្ច័យរបស់វាដែរហើយអ្នកណាសួរមិញថារៀនពុទ្ធសាសនាមាន ប្រយោជន៍អីវាពិបាកបញ្យល់ថាវាមាន ប្រយោជន៍អីសម្រាប់យើងមិនតន់រៀនបដិបត្តិណា ដូចគ្នានឹងឃើញគេផឹកថ្នាំបានប្រយោជន៍អីចឹងណាយើងវាមិនវាមិនធ្លាប់បានផឹកថ្នាំនោះដល់ចឹងសួរថាផឹកថ្នាំធ្វើអីហ្នឹងដល់ចឹងវាពិបាកណាឃើញគេបរិភោគអីឆ្ងាញ់បរិភោគធ្វើអីដល់យើងអត់ដែរបរិភោគគេប្រាប់ថាគេឆ្ងាញ់បានគេបរិភោគយើងវាមិនយល់អារម្មណ៍ឆ្ងាញ់នឹងមិនម៉េចទេដូចគ្នាទល់តែពិសោធន៍ទល់តែអឺនឹងពិសោធន៍ដោយខ្លួនឯងនឹងឯងណាដូច្នេះ ឆ្លើយតបទៅសំណួរមិញថានរណា អ្នកបង្កើត depression ឲ្យថាអត់មាននរណាទាំងអស់អត់មានទេអ្នកក្រៅក៏មិនមែនខ្លួនយើងក៏មិនមែន តែវាកើតព្រោះបច្ច័យរបស់វាឃើញដល់បច្ច័យរបស់វាទៅយើងរួចពីការបន្ទោសបន្ទោសអ្នកដតីក៏លែងមានបន្ទោសខ្លួនឯងក៏អត់មានអញ្ចឹងបើអត់បន្ទោសអ្នកទាំងសងខាងហើយវាឃើញធោះទាំងឡាយកើតពីបច្ច័យយើងរួចខ្លួនដល់រួចខ្លួនវាលែងតឹងហើយវាលែងតឹងហើយ ដូចយើងគុនបត់ជើងអញ្ចឹងយើងមិនទៅបន្ទោសយីអាកាពះនោមនេះវាចេះតែតឹងអញ្ចឹងថាអត់ទេដឹងថាអូអាហ្នឹងតាតាកាលណាផឹកទឹកច្រើនទៅវាត្រូវបត់ជើងទៅបធូរវាតាចប់ឃើញទេនៅឈឺបត់ជើងធំយីចុះអាគូតអញហ្នឹងវាមិនខុសគេគេមិនឃើញទៅជុះអញតិចរន់តិចរន់អាកុនហ្នឹងមកពីអញធ្វើឲ្យខ្លួនឯងថាអត់អាហ្នឹងតាហូបច្រើនទៅវាត្រូវជុះវាចឹង ទៅពធូវិញគឺយើងមានទៅទៅអីស្អីក៏ដោយតែយើងយល់ថាវាជាធម្មតាវាលែងមិនធម្មតាហើយស្អីក៏ដោយឲ្យតែបញ្ញាយល់ឃើញថាធម្មតាវាលែងមិនធម្មតាហើយហើយតែលែងមិនធម្មតាយើងព្រមហើយតែព្រមចប់ហើយមានស្អីទៀតអត់មានអីទេស្រួលអញ្ចឹងណាថ្មចង់ចែករំលែកភាពងាយស្រួលក្នុងជីវិតគិតធូធូអឺ គឺធូធូមិនបខំខ្លួនឯងឲ្យធូមកពីយល់មកពីយល់ត្រូវតែយល់ត្រូវធូហើយដូចអាកាលនិយាយដំបងអា Facebook មានដំបងហ្នឹងមានថ្ងៃខ្លះអាដេកម្លក់ទេនិយាយទៅនិយាយឲ្យលបទៅមើល comment គេអាណាថាឲ្យអញខ្លះណាអាហ្នឹងសើអត់យល់ព្រោះកិលេសហ្នឹងវាមានកម្រិតរបស់វាជាងកាលគេមិនតន់ថាយើងស្មានដល់ខ្លួនយើងគ្រាន់បើខ្លួនយើងគ្រាន់បើ ប៉ុន្តែវាប៉ះប៉ះចំណៃវាវាងើបអត់ប៉ះចំណៃវាវាងើបអត់អាហ្នឹងបានដឹងថាអូកម្រិតវាយ៉ាងម៉េចអញ្ចឹងបានថ្មចូលចិត្តបញ្យលធัวធម្មប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃ ពេលណាពេលឃើញពេលឮពេលធំក្លិនពេលដឹងរសខាងនិយាយរួមពេលអាដំណើរចិត្តនឹងវាកើតឡើង process របស់ចិត្តកើតឡើង គឺសិតតែជាពេលដែលសតិត្រូវរលឹកដឹងហ្នឹងហើយ ហើយនិយាយត្រង់អញ្ចឹងកាលទំប្រើ Facebook ដំបូងនិយាយទៅមិនខ្វះទេអ្នកគេសរសើរ100មិនប៉ុន្តែមានតែម្នាក់ពីរអ្នក comment ជេរមកចូលទៅលុបចោលអស់អានឹងដំបូងដូចទទួលអត់បានហើយដល់អញ្ចឹងទៅវាធ្វើឲ្យចិត្តនឹងយើងខ្វល់ដល់ពេលខ្វល់ទៅយើងនឹកររឿងអីមួយត្រូវបកទៅគេវិញអញ្ចឹងយើងមកមកខ្វល់តែក្នុងចិត្តខ្លួនឯងណាអូអានេះមិនមែនគេណាអញតា អាហ្នឹងដំបងណាថាគេថាអញណាមកវាអញជាខ្វល់ពេកអាហ្នឹងទូអញណាប៉ុន្តែពេលយើងពិចារណាយូរយូរយូរយូរទៅវាកើតរឿយរឿយកើតរឿយរឿយកើតរឿយរឿយយូរយូរយូរយូរវាទៅធម្មតាថាអឺអាហ្នឹងកាន់យល់ណាដល់កាន់យល់ថាបើគ្នាគ្មានសទ្ធាផងអឺចឹងមកថាការយល់នឹងសំខាន់ណាស់ ទីមួយគ្នាវាអត់អប់មានឧបនិស្ស័យជាមួយយើងមិនដឹងតែយើងធ្លាប់ធ្វើកម្មពីវរិយអីមួយគេហ្នឹងបើយើងនិយាយល្អក៏គេខឹង យើងដែរហ្នឹងឮតែសលេងយើងគេឆេងតែហ្មងអូពួកគ្នាវាមានអត់មានអាធិធចូលចិត្តយើងហ្នឹងអាក្នុងចិត្តគ្នានោះទៅលឺយើងក្តៅហ្មងតែយឺលឺយើងទៅក្តៅហ្មងអញ្ចឹងបើក្នុងចិត្តរបស់គ្នាវាក្តៅអញ្ចឹងឲ្យគ្នាបញ្ចេញអាផ្អែមមកមិនកើតឲ្យគ្នាចេញអាតិចមកមិនកើតបើចិត្តគ្នាវាក្តៅតែអញ្ចឹងអញ្ចឹង ចេញមកមានតែក្តៅនឹងអានេះអានោះអាអីចេះទៅពួកពួកក្នុងចិត្តគ្នាវាក្តៅចឹងហើយនេះឯងទៅទៅចង់ច្បាច់យកធាតតិចចេញពីគេហ្នឹងឃើញល្ងងអូអញល្ងងហ្នឹងហើយដល់ពេលយូយូយូយូយូយូយូទៅថាអឺធម្មតា reflect ទៅមើលពាក្យដែលនិយាយមកជាងកាលវាអត់តានបាន take ទៅ action មែនទេទេក្នុងពាក្យបញ្យលហ្នឹងវាវាអញ្ចឹងហើយប៉ុន្តែដល់ real life មែនទេមកដល់ហ្នឹងជាងកាល អឺវាធ្លាក់ទៅរហូតដែរដូច្នេះ little by little បន្តិចម្ដងបន្តិចម្ដងបន្តិចម្ដងឈប់ព្យាយាមគិតរឿងឆ្ងាយមកគិតរឿងនេះនេះចាណានេះភ្នែកនេះតាមដានរឿងកុសលវិបាកនិងអកុសលវិបាកឬក៏ពួកកុសលដែលវាកំពុងតែកើតឡើងហ្នឹងដល់យូរយូរទៅវាស្រួលទៅស្រួលទៅស្រួលទៅវាឃើញធម្មតា សរសើរក៏បាន និន្ទាក៏បានអីក៏បានឃើញទេដល់ទៅជាធម្មតាអាក្នុងនេះវាធម្មតាដែរសំខាន់យើងយល់ថាវាធម្មតារបស់វាអញ្ចឹងអញ្ចឹងបានធัวដែលព្រះសម្មាសម្ពុទ្ធត្រាស់ថាត្រាស់ធัวដឹងធัวនឹងដឹងមិនថាយ៉ាងកេងចិសមុទយធម្មំសពន្តាំងនិរោធធម្មន្តិធម្មជាតិណាកើតធម្មតា ធម្មជាតិនោះទាំងអស់រលត់ទៅវិញធម្មតាអឺសឹកធម្មតាទាំងអស់ឯងទៅប្រកាច់មួយវាមកវាយើងវាយល់មិនធម្មតាចឹងមិនសរុបមកតកាលណាបញ្ញាឃើញដល់ធម្មជាតិទាំងឡាយកើតឡើងធម្មតារលត់ទៅវិញធម្មតាចឹងភាពមិនធម្មតាហ្នឹងវាមិនប្រកបទៀតទេហើយតែភាពមិនធម្មតាមិនមិនប្រកបហើយចិត្តហ្នឹងវា clean ហើយដល់ clean មាន depression ណាទៀតមាន upset ណាទៀតវាអត់ឃើញទេ ពីព្រោះពេលហ្នឹងបញ្ញាវាកើតឡើងហ្នឹងហើយអញ្ចឹងការតាមដានសភាវៈធម៌ទាំងឡាយក្នុង ជីវិតប្រចាំ ថ្ងៃនេះកំពុងឃើញ កំពុងឮកំពុងដឹងក្លិនដឹងរសដឹងភពៈហ្នឹងដឹងទៅដល់តួសភាវៈធម៌ដែលវាកើតឡើងព្រោះបច្ច័យរបស់វានោះណាសួរថាសូមឲ្យថ្មនិយាយពីបច្ច័យបច្ច័យមានន័យថាជាវត្ថុធាតុជាសភាវៈធម៌ដែលញ៉ាំងស្អីមួយឲ្យកើតឡើង ឧទាហរណ៍សំឡេងមានអាស្រ័យដៃទាំងពីរនេះជាបច្ច័យមានដៃទាំងពីរជាបច្ច័យការប៉ះនឹងក៏ជាបច្ច័យដែរមានដៃទាំងពីរផង មាន ការប៉ះគ្នានឹងផង ទៅញ៉ាំងឲ្យសំឡេងនឹងកើតឡើងដូច្នេះទាំងដៃទាំងការប៉ះនេះជាបច្ច័យឲ្យសំឡេងកើតឡើងអញ្ចឹងឬក៏ដូចជាការឃើញអញ្ចឹងទី1មានភ្នែកទី2មានរូបមកកាន់កលងចក្ខុទី3មានពន្លឺហើយ មានប៉ុណ្ណឹងមកហើយមានមនសិការៈក្នុងការមើលវាធ្វើឲ្យការឃើញនឹងកើតឡើងអញ្ចឹងអាការឃើញនឹងវាកើតព្រោះមានភ្នែកព្រោះមាន visible object ជាវណ្ណរូបមកប្រកបហើយនឹងមានពន្លឺខ្វះ3នឹងការឃើញនឹងកើតឡើងមិនបានទេអញ្ចឹងយើងនិយាយថាការឃើញនឹងកើតឡើងព្រោះធោះ3នឹងប្រជុំគ្នា អាយតនៈ2នឹងហើយនឹងពន្លឺនឹងប្រជុំគ្នា ហើយមានមនសិការៈក្នុងការមើលនឹង បច្ច័យនឹងគ្រប់អញ្ចឹងទៅមានការឃើញកើតឡើងដូច្នេះការឃើញមិនចេះតែឃើញទេវាកើតពីបច្ច័យរបស់វាអញ្ចឹងជាអនត្តាធម៌ដូច្នេះអឺយើងទាំងអស់គ្នានៅក្នុងសម្ពាធគ្រួសារនៅក្នុងសម្ពាធការងារធ្វើហត់កម្លាំងកាយកម្លាំងចិត្តដូច្នេះបើសិនបើយើង ខ្វះមេរៀនសម្រាប់ train ចិត្តនេះយើងបន្ថែមទុកខ្លួនឯងឲ្យកាន់តែខ្លាំងពិបាកកាន់តែខ្លាំងដេកមិនលក់ទៅរកពេទ្យទៅរកអីយ៉ាងមិនថា ចេះតែឃើញអញ្ចឹងចេះតែជួយទៅឃើញមនុស្សបានស្បើយពីកង្វល់ផ្លូវចិត្តហ្នឹងចេះតែមានកម្លាំងធ្វើទៀតណាខ្ញុំនៅសួរប្រកេនលោកចាគ្រូតើស្នេហា គឺជាអ្វីនឹងគួរសួរកៅសារ៉ាត់គាត់ជឿថាអ្វីជាស្នេហានោះ ស្នេហ៍ជាឆ្នាំពុលនាំមកតែអំពុលអីណានអីគាត់ស្នេហាបាលីហៅថាសេនេហៈអត់អាក្រក់ទេពាក្យស្នេហានោះសេនេហៈហៅថាស្រឡាញ់คล้ายទៅជាស្នេហា ហើយស្នេហានេះបើពាក្យដើម គេប្រើទូទៅ ស្រឡាញ់ទូទៅ ស្រឡាញ់ក្នុងន័យតណ្ហាក៏ស្នេហា ស្រឡាញ់ក្នុងន័យមេត្តាធម៌ក៏ស្នេហាប៉ុន្តែយើងឥឡូវយើងភាកច្រើនឲ្យតែនិយាយស្នេហាពាក្យប៉ុនដល់ប្រុសហើយស្រីឬក៏ពាក្យប៉ុននឹងផ្លូវភេទពីដើមអត់ទេពតសេនេហៈស្រឡាញ់ដោយកូនគេថាស្រឡាញ់ដោយកូនហៅថាពតសេនេហៈប៉ុន្តែស្នេហាយើងឥឡូវ យើង ពាក់ព័ន្ធតាមផ្លូវភេទហ្នឹងឯងដូចពាក្យសហាយអញ្ចឹងសហាយ ប្រែថាសម្លាញ់ friend មិត្តភ័ក្តិហៅថាសហាយអាហ្នឹងពាក្យដើមឧទាហរណ៍ដូចសរិបុត្រនិងមោគលានជាសហាយនឹងគ្នាអាត្មាជាសហាយនឹងមិត្តភ័ក្តិអាត្មាសហាយនឹងសម្លាញ់មិត្តភ័ក្តិតែយើងយកមកប្រើហងៃឬសហាយចប់អឺតើស្រឡាញ់នេះតើស្រឡាញ់បែបណាដែលត្រឹមត្រូវ ហើយយល់ដែលព្រះពុទ្ធអង្គសរសើរករណារោគផ្លូវត្រូវមិនតាន់ឃើញព្រោះករណាក្រទាំងទ្របក្រទាំងចំណេះដឹងប្រើ បើប្រៀបជាមួយគេគឺខ្ពស់ជាងករណាឆ្ងាយណាស់ករណានឹងរៀនបើកចិត្តទទួលយកត្រឹមរបស់ដែលគេឲ្យតើកើតកាលណាយើងចង់បានរបស់ដែលគេឲ្យអត់កើត យើង ប្រកាសជាការទុកក្រណានឹងចងចាំពាក្យរបស់លោកគ្រូទុក ហ្នឹងហើយអានឹងចឹងឯងឃើញ ថាយល់បានក្រនបាល់ហើយបើនិយាយពីស្រឡាញ់របស់ពធជនយើងនឹងវាជៀសពីអាអា attachment ហ្នឹងវាមិនងាយរួចទេណាគឺស្រឡាញ់ជាលក្ខណៈលោភៈដើម្បីបានមកជារបស់ខ្លួនហ្នឹងណាជៀសពីហ្នឹងងាយរួចទេព្រោះនៅមានអាហ្នឹងបានបង្កើតជាស្នេហា ចង់បានជាគូហ្នឹង ទោះបីយើងប្រើពាក្យថាយ៉ាងម៉េចក៏វានៅតែមានអាចិតហួងហែងអញ្ចឹងក៏ប៉ុន្តែអឺពាក្យដាស់តឿនឬក៏ការពិចារណា ពីផលវិបាករបស់វាយើងខានមិនបានទេយើងអាចមានការពិចារណាច្រើនណាស់ស្នេហាដែលពពុតត្រាស់សរសើរព្រះអង្គប្រើពាក្យសង្គ្រោះ ហៅថាសង្គ្រោះគិតសុកទុកគេណាគិតសុកទុកគេជាសំខាន់សេចក្តីស្រឡាញ់បែបហ្នឹងសេចក្តីសង្គ្រោះបែបហ្នឹងព្រះអង្គថាជាមង្គលនៅ ក្នុងភាពជាក្រហោះហេតុអីវាមិនកើតរឿងរ៉ាវឧទាហរណ៍ដូចជាបានគ្នាជាប្តីប្រពន្ធអញ្ចឹងបើសិនជាយើងមានសេចក្តីស្រឡាញ់បំពេញទៅតណ្ហាមួយមុខវាអត់ឆ្អែត ដោយរាល់ថ្ងៃមនុស្សបកើននៅលោភៈរាគៈតណ្ហាហ្នឹងឲ្យមនុស្សស្រឡាញ់គេត្រូវធ្វើម៉េចឲ្យប្តីស្រឡាញ់ថ្មលឺដោះស្រាយលឺទៅចឹងធ្វើម៉េចឲ្យប្តីស្រឡាញ់ចេះចេះចេះថាហ្នឹងវាមិនឆ្អែតទេវាមិនឆ្អែតទេព្រោះអាសេចក្តីសង្គ្រោះនេះវាត្រូវបង្កើតចេញពីមនុស្សខ្លួនឯងមិនមែនប្រពន្ធនឹងអ្នកធ្វើតែម្យ៉ាងទេវាត្រូវទាំងសងខាងនឹងឯង បើយើងគ្រាន់តែតែងខ្លួនគ្រាន់តែធ្វើនេះធ្វើនោះឲ្យប្តីស្រឡាញ់ចុះខាងក្រៅស្អាតមកកកោកណាអឺឬក៏ថាយើងធ្វើអញ្ចេះឲ្យប្តីអាណិត អាធ្វើឲ្យគេអាណិតក៏វាមិនមែនដែរមិនមែនទេទៅធ្វើយ៉ាងម៉េចឲ្យទៅសមគួរជាទូនាទីរបស់យើងគេអាណិតមកអាណិតរឿងរបស់គេទេប៉ុន្តែនិយាយពីព្រះអង្គនិយាយពីយើងខ្លួនឯងនេះដែលស្រឡាញ់កូនប្រពន្ធនេះប៉ុន្តែនេះនៅជា តំណាក់តំណងឡើយតាមមើលប៉ុន្តែនិយាយជ្រុលបន្តិចទៅថាជាលក្ខណៈ ស្នេហាដែលព្រះអង្គសរសើរគឺការសង្គ្រោះ នៅ ក្នុងមង្គលសូត្រនោះថាពុទ្ធតិរសសង្កហោការសង្គ្រោះបុត្រនិងភរិយា ជាមង្គលដ៏ឧត្តមក្នុងគ្រួសារហេតុអីបានព្រះអង្គអត់និយាយពីស្រឡាញ់មួយទល់មួយដូចយើងផងយើងថាស្រឡាញ់មួយទល់មួយមិនព្រួយឆ្លងលោកអាស្រឡាញ់តណ្ហាវាចេះទៀងអីវាវាមិនទៀងទេការស្រឡាញ់នោះក៏ប្លង់ប្លង់ហ្នឹងយូរយូរមុខឡើងអភិវឌ្ឍអស់ទៅស្រឡាញ់ហ្នឹងវាមិននៅ ទោះបីវាមិនតន់ជ្រាយទៅណានៅកំ plong ដដែលក៏គ្មានអីពិសេសលើសនឹងព្រោះចំណងតណ្ហានេះវាត្រូវរស់ស្អីដែលថ្មីរហូតអញ្ចឹងបានយើងឃើញហ្នឹងអ្នកខ្លះប្រពន្ធស្អាតសឹងអីមិនក៏ជាទៅយោណាណៃយើងគិតណាយើងគិតហើយអញបានប្រពន្ធស្អាតប៉ុណ្ណឹងអាគ្មានទៅណាទេគាត់នេះប្រពន្ធស្អាតប៉ុណ្ណឹងនៅតែមានថ្មីទៀតនោះមកស្រីគាត់លឹងខ្មៅកញេះញេះហ្នឹងសក់លឹងកញ្ញាញ៉ាញ់ភ្នែកឡើងក្រហម តែចេះទៅរួចដែរប្រពន្ធសដូចសម្លៃអីអីណាជាយើងចេះថា ពួកអតណ្ហាវាមិនចេះស៊ីរបស់ដដែលទេអានឹងប្រាប់ឲ្យអស់ជាងទៅអញ្ចឹងបានអាត្មាថាកុំទៅរមនុស្សចិត្តស្មោះនោះវាគ្មានទេគ្មានតែហ្មងតែបើមាន មនុស្សមានគុណធម៌មាន មនុស្សមានសង្កហធម៌មានតែភាអាចិត្តស្មោះចិត្តស្មោះស្រឡាញ់តែមួយណេបនិតតែមួយណេបនិតលុះខ្សែយកអាណេបនិតណេបនិតហ្នឹងគ្មានគ្មានគ្មានគ្មានគ្មានគ្មានគុំទៅជឿអាណេបនិតហ្នឹង ណែបនិតលុះខ្សៃអីណាលុះខ្សៃរួមរយៈលុះខ្សៃរួមរយៈហ្នឹងកុំច្រឡំពាក្យរួមរក្សាគ្នានោះណាហ្នឹងចាស់ចាស់ពីដើមគាត់ច្រៀងចម្រៀងហ្នឹងប៉ុន្តែពាក្យក្មេងឥឡូវចេះតែយកន័យទៅផ្សេងអីណាចុងក្រោយថារួមរយៈលុះខ្សែហ្នឹងមានន័យថារួមរក្សាគ្នារួមរស់នៅជាមួយគ្នារក្សាគ្នាហ្នឹងរយៈហ្នឹងសរសេររកជាងសហ្នឹងគឺរក្សា មិនមែនសំដៅលើការប្រព្រឹត្តផ្លូវភេទពេលប្រព្រឹត្តតាមយ៉ាង ដូចយើងយល់នោះទេមែនទេហើយយកពាក្យណែបនិតលុះខ្សែហ្នឹងកុំជឿជឿថាបងស្មោះតាអូនមួយកុំជឿអូនស្មោះតាបងមួយក៏កុំជឿហ្នឹងហើយចឹងតិចលែងទុកចិត្តគ្នាអស់ទៅទុកចិត្តមិនទុកចិត្តគ្មានពីណាការ៉ាន់ធីទេក៏ប៉ុន្តែធัวដែលគួរចម្រើន អាចល្អគឺ សង្ឃៈធัว គឺការសង្គ្រោះគ្នាគិតសុខទុក្ខគ្នាដល់យើងគិតសុខទុក្ខគ្នាលែងយកអាការមកគុណនឹងជាត្រីមុខហ្នឹងនោះដល់វាផុតពីអាការមកគុណជាត្រីមុខបាន អាចសាងសុភមង្គល ក្នុងក្រុមគ្រួសារនឹងបានតែបើក្រិនតាសบายចិត្តប្តីសាងអូនស្អាតណាស់អីជួនកាលគេកុហកហ្នឹងអូនឯងថ្ងៃហ្នឹងស្អាតដល់អូនឯងចេះអាហ្នឹងគេកុហកទេកុំទៅជឿ ជាងការសរសើរយើងដើម្បីឲ្យយើងដឹងថាគេស្រឡាញ់យើងប៉ុន្តែគេក្រៅគេផ្អែមមួយអ្នកក្រៅប៉ុន្តែ បើមនុស្សខ្វល់ខ្វាយរឿងសុខទុក្ខគ្នា ថែរក្សាគ្នា ពេលមានអសន្នអន់ក្រពេលឈឺពេលថ្កាត់មើលថែ គ្នា នោះហើយវាហួសពីអាស្នេហាតណ្ហា វាអាចសាងសុភមង្គលបាននៅពេលដែលចិត្តកុសលធម៌វាខើតចិត្តជាមង្គលកន្លែងហ្នឹងមិនមែនសំដៅយកអាកិលេសទេ គឺចិត្តជាកុសល ជួយគ្នានឹងតែហ្មងដែលព្រះអង្គហៅថាមង្គលមិនមែនចាត់អាកិលេសនោះក៏ជាមង្គលដែរមែនទេហើយដល់គេផ្សាយរាល់ថ្ងៃមានស្អីក្រៅពីអារឿងធ្វើឲ្យកិលេសកើតស្នេហ៍មួយទល់មួយប្តីណែឯងមិននេះមកពីឃ្លៀកណែឯងធំក្លិនអីនឹងស្អីដែរកណ្ណាទិញលៀបឃ្លៀកអីប្តីឡើងទៅណាអាត្មាគ្មានទៅជឿទេអានឹងគេផ្សាយផលិតកម្ម អាវាត្រូវសម្អាតហើយខ្លួននេះវាកុំឲ្យកក្រិចពេកប៉ុន្តែវាមិនមែនរឿងប៉ុណ្ណឹងទេមិនមែនរឿងតាក់ឲ្យកិលេសគេកើតនោះទេមែនទេនិយាយកន្លែងហ្នឹងថ្មជាបែកបន្តិចយើងជាប្រឆេះកិលេសគ្នា ហងៃហើយដល់គេដល់គេឆេះកិលេសទៅគេទាំងអានេះឆ្លើយដូចស្រីស្រីចុះនិយាយពីស្លៀកទៅលិចលើលិចក្រោមអីចឹងទៅដល់គេមើលថាមើលអីឯងហ្នឹងប្រឆេះកិលេសគេ ហើយដល់គ្នាវាឆេះហ្នឹងហើយបច្ចេញនេះបច្ចេញនោះហ្នឹងបច្ចេញដើម្បីអីថាទាញចំណាប់អារម្មណ៍ហើយទាញចំណាប់អារម្មណ៍ដើម្បីអីថាដើម្បីបិឆេះកិលេសគេនោះហើយដល់កិលេសគេមកថាគេនឹងឆ្លើយហើយជាកិលេសបិឆេះល្អអីវាមិនចេះល្អទេតែឆេះមកឆ្លើយនឹងឯងឆេះនោះវាខលនឹងឯងកិលេសនឹងមាន ចេះល្អអីវា សរុបមកវិញរឿងទំនាក់ទំនងបងអូនអីយ៉ាងម៉េចបែបប្រហែលជាមិនតាន់បានគ្នាទេអឺខាងក្រោមដែលបងអូនសរសេរមកហ្នឹងគឺជាចម្លើយដែលអាត្មាចង់ និយាយហើយតែយើងអឺទទួលត្រឹមអីដែលគេឲ្យបានតែយើងទទួលស្អីដែលគេឲ្យមិនបានយើងកើតទុកនឹងឯងហើយម្យ៉ាងទៀតយើងត្រូវមានគំនិតផ្ដាល់ឲ្យឲ្យច្រើនជាង ការទៀមទាពីគេនឹង បានយើងមិនកើតទុក តែបើយើងទៀមទាពីគេច្រើន ជាងការអ្វីដែលយើងផ្ដល់ឲ្យគេអានឹងក៏ជាហេតុនាំឲ្យកើតទុកដែរហ្នឹងហើយព្រោះកាលណាយើងឲ្យគេគេអត់លីមីតយើងទេ តែគេឲ្យយើង គេលីមីតយើងគេឲ្យប៉ុណ្ណាប៉ុណ្ណឹងឯងសុំមិនក៏មិនបានដែរតែបើយើងផ្ដល់ឲ្យគ្មាននរណាអ្នកលីមីតយើងទេយើងអ្នកឲ្យគេស្រេចថាគេទទួលបានឬអត់តែប៉ុណ្ណោះ នឹងចឹងហើយរបស់ទាំងអស់ហ្នឹងស្រឡាញ់ស្អប់ នឹងដូចគ្នា វាទល់តែពិចារណាថានៅក្នុង ត្រីមួយហ្នឹងបើយើងឃើញតែចំណុចល្អយើងមិនពិចារណាទោសសោះ យើងអាចខំតបាក់ទៅវាស្លាក់ឆ្អឹងតែបើយើងគិតថាឆ្អឹងនៅក្នុងហ្នឹងយើងមិនយកសាច់អាហ្នឹងវាខាតយើងត្រូវតែមានប្រយ័ត្នជាមួយនឹងការឃើញគេល្អឃើញគេ គួរជាទីស្រឡាញ់អីហ្នឹងក៏យើងត្រូវដឹងថាគ្រប់យ៉ាងមិនទៀង be in present នឹងធ្វើប្រយោជន៍ដល់គ្នាទៅសេចក្តីស្រឡាញ់ដែលល្អបំផុតនឹងធ្វើប្រយោជន៍ដល់គ្នា ធ្វើប្រយោជន៍យូរយូរឲ្យតែយើងមានស្អីផ្ដល់ឲ្យគេក្រមានអីមិនដឹងទេប៉ុន្តែគ្រាន់ថាមនុស្សដែលអាចគេសង្ឃឹមរស់នៅជាមួយយើងបាន វាទល់តែគេនឹងវាបានភាពកក់ក្ដៅពីយើងដែរហ្នឹងហើយតែយើងជាមនុស្សដែលគេអាចគិតថារស់នៅជាមួយបាន វាមិនសំខាន់ថា what you have ទេសំខាន់ what you are not what you have มันសំខាន់ថាអ្នកមានអីទេគឺអ្នកជាអ្វី and what you do this is that you have to show her not what you have but what you are and what you do អ្នកជាអ្វីអ្នកជានរណា who you are and what you do ចឹងបើអំពើយើងសកម្មភាពរបស់យើងហើយនឹងសភាពរបស់យើងយ៉ាងណា គេទទួលបានអូខេទៅមួយ គ្នាទៅ បើគេថាមើលមិនបានទេបែកគ្នាហើយទៅមកងឲ្យឈឺចាប់យូរឈឺម្ដងហើយវា it's not the end of the world វាមិនមែនជាទីបញ្ចប់នៃផែនដីឬក៏ពិភពលោកឡើយប៉ុន្តែមុននឹងវាដល់ដំណាក់កាលបញ្ចប់យើងត្រូវ ធ្វើឲ្យអស់ថាស្អីដែលយើងផ្ដល់ឲ្យគេហ្នឹងតែកុំឲ្យជារបស់លោមចិត្តណាដើម្បីជ្រើសរើសដៃគូជីវិតកុំជារបស់ក្រាន់តែលួងចិត្តបើជារបស់ក្រាន់តែលួងចិត្តអ្នកនឹងកើតប្រេះឆានៅពេលដែលអ្នកឈប់មានអារម្មណ៍ថាលួងគេបើពិតជាចង់ដើរដៃគូជីវិតជាមួយនាងមែនអ្នកត្រូវដឹងថាពេលដែលនៅមួយគ្នាអ្នកនៅផ្ដល់អានឹងឲ្យគេបានរយៈពេលពេលប្រហែលទៀតអញ្ចឹងត្រូវផ្ដល់អាស្អីដែលពិតទៅ ជាការពិតណាស្រីស្រីដល់ច្រើនចង់បានផ្អែមល្ហែមចង់បានស្អីស្អីហ្នឹងសូម្បីអារបស់អឺនឹងប្រុសប្រុសនិយាយជាបឆោតចិត្តលេងក៏គាត់ចង់បានដែរប៉ុន្តែអាត្មាគិតថាមិនគួរព្រោះអីនៅពេលហ្នឹងយើងស្រឡាញ់គេខ្លាំងយើងចេះតែឲ្យតែរបស់មិនគួរឲ្យក៏យើងឲ្យដែរមិនគួរសរសើរក៏យើងសរសើរដែរជួនកាលប៉ុន្តែនៅយូរយូរជ្រក់ជ្រេងជ្រក់ជ្រេងលែងសរសើរលែងអីទៅនាងខាងនោះគិតថាយើងប្រែចិត្តអីចេះចោះ ចាំណា B ធម្មតាធម្មតាខណៈវាមិនងាយជួបគូទេធម្មតាធម្មតាប៉ិនបើជួបគេទទួលយើងបានប៉ុណ្ណាគឺយើងប៉ុណ្ណឹងអញ្ចឹងបានអ្នកខ្លះការប្រពន្ធហើយវាទៅជារឿងផ្សេងគេថាដំបងឆ្នាំវកលកាចកលអីទាំងអស់ដល់ការហើយខ្លាយជាខ្លាទាំងអស់ថាខ្លានឹងជាចរិតដើមមិនមែនរឿងថ្មីទេមិនមែនរឿងថ្មីទេមិនថាំងប្រពន្ធពីមុនស្លូឥឡូវកាច់មិនមែនទេចរិតគាត់តែអញ្ចឹងប៉ុន្តែពីមុនគេ pretend វាថិនតាបើនៅយូរយូរចាំបាច់លាក់អីទេវាចេញមកទាំងអស់ហ្នឹងហើយយើងដូចគ្នាចឹងដែរអ្នកខ្លះគាត់ថាមនុស្សដែលច្រើនរៀបការទៅបានប្រពន្ធផ្សេងគ្នាដំបងស្មានតែនេះការហើយទៅយន្តនោះសោះហ្នឹងហើយហើយអាត្មាសង្កេតឃើញដែរអឺខ្មែរយើងដែលបានគ្រួសារបរទេសណា ស្ត្រីយើងអាត្មាកណ្ដផ្ដាំថាកុំផ្លាស់ប្ដូរចរិតពេកខូច credit ខ្មែរយើងអស់បរទេសដែលមិនទាំងអស់ហើយណាមានខ្លះហើយដែលអាត្មាឃើញនឹងភ្នែកនៅពេលដែលបាន ប្តីអាកាំងឬក៏អូស្ត្រាលីអីចឹងសពតគាត់មានអាចរិតក្អេងក្អាងប្រជាប្តីនឹងហ្មងអាងតែប្តីគ្នាស្រឡាញ់នោះដូចខូច credit ខ្មែរយើងអស់ហើយ ជួយរសាផងកុំអាងតែយើង ប្តីស្រឡាញ់ហើយប្រើអំណាចលើប្តីដែលអាធ្លាប់ឃើញណាអាអ្នកខ្លះដែលល្អអាមិនថាមានអ្នកខ្លះក៏ល្អដែរប៉ុន្តែខ្លះទេមួយចំនួន ទេគិតថារក្សាកិត្តិយសឲ្យស្រីខ្មែរល្អណាស់ដូចជាស៊ិនស៊ីសមុទ្រគាត់ច្រៀងផងលើកច្រៀងផង